អឺប៉ុណ្ណឹងឯងតើអាយុអាយុប៉ុន្មានហើយអាយុ6ឆ្នាំហើយពោះបានប៉ុន្មានថ្ងៃហើយពោះបាន3ថ្ងៃហើយហើយឡូវចេះអីខ្លះចេះចេះអីមើលចេះអីខ្លះចេះសូត្រសូត្រប៉ុន្មាននេះហើយចេះពីមេហើយចុះសូត្រដល់ពីមេហ្នឹងមកសូត្រណាសូត្រ លឿនទៅធ្វើត្រង់ទៅទៀតគាត់យកដៃខ្លាំងហានរបស់យើងតោះយើងចឹងប៉ុណ្ណាយើងសូមមកនេះយើងចូលលើកដៃចឹងលើកដៃទៀតតោះលើកដៃខាងនេះនេះតោះនេះវា